ហើយសំខាន់បាទនៅថ្ងៃនេះបាទមុននេះបន្តិចគឺ FC Barcelona ទើបតែបង្ហាញខ្លួនបាទ Ferran Torres ជាផ្លូវការក្នុងនាមជាកីឡាកររបស់ FC Barcelona ដែលទើបតែទិញពី Manchester City ក្នុងតម្លៃខ្លួន55លានយូរ៉ូបាទ55លានប៉ុន្តែរឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ជាងនោះទៀតនោះគឺ Ferran Torres អត់អាចលេងឲ្យ Barcelona បានទេបាទបាទមូលហេតុគឺ បាសេឡូណាអត់អាចចោះឈ្មោះបានដោយសារតែប្រាក់ខែរបស់ FC បាសេឡូណាលើសនៅឡាលីហ្កាបាទបានអញ្ចឹងហើយបានត្រូវ FC បាសេឡូណាលក់កីឡាករ3ទៅ4នាក់ចេញដើម្បីបំពេញចន្លោះប្រហោងឲ្យ Ferran Torres បាទអញ្ចឹងមានន័យថា Ferran Torres ខ្លះជាកីឡាករបាសេហើយចោះឈ្មោះលេងនៅ Champions League បានហើយប៉ុន្តែនៅ La Liga លេងអត់បានទេដោយសារតែថ្លៃពលកម្មហើយថ្លៃពលកម្មនេះហើយគឺធ្វើឲ្យ Lionel Messi គាត់ត្រូវចាក់ចេញទៅ Paris Saint-Germain បាទមានន័យថានៅឡាលីហ្គាគឺគេមានច្បាប់កំណត់ប្រាក់ខែរបស់ក្លឹបអត់ឲ្យក្លឹបហ្នឹងចាយលុយច្រើនតាមដែលអាចធ្វើបានទេបាទទិញបានតែប្រាក់ខែតិចបាទអញ្ចឹងក្នុងមួយខែគេអាចចំណាយក្លឹបត្រឹមថាឧទាហរណ៍ថា50លានអីទៅ5លានអឺរ៉ូអញ្ចឹងតោះក្នុងមួយខែអញ្ចឹងបាសេឡូណាគាត់លើសគាត់លើកំណត់បាទអញ្ចឹងហ្វ្រាន់តេអត់ទាន់លេងបានទេតតបាសេលក់កីឡាករម្នាក់ពីរអ្នកបីអ្នកចេញអញ្ចឹងបាន អាចបំពេញ fund garage បាទហើយតកតិនជាមួយនឹងរឿងទិញកាឡាកោបាសេឥឡូវកំពុងតែខ្ចីជើងមូរ៉ាតាពីជួបន្ទុះមកទៀតបាទគឺបាសេឡូណាកំពុងតែពង្រឹងតំបន់ប្រយុទ្ធបាទមានន័យថាការពេលបំរើគេមានហើយខ្វះនៅឡើយតំបន់ប្រយុទ្ធបាទទិញអា Quero មកបាទខំយកពី Man City មកតចាតម្លៃអីអស់ហើយបាទស្រាប់តែ Aquero គាត់មានបញ្ហាបេះដូង Aquero និយាយទៅអាណិតគាត់ដែរអញ្ចឹង Aquero គឺបាទគាត់លេងបានលេងហើយបាន Barcelona បាទគឺគាត់ព្យាយាមពង្រឹងបាទក៏ដូចជា ធ្វើឲ្យ Ferran Torres ខ្លាចជាតួឯកបាទក្នុងតំបន់ប្រយុទ្ធឲ្យ AC Barcelona ហើយតាមពិត Ferran Torres លោកនេះទីម្លងគាត់កំពុងលេង Man City នឹងគាត់របួសបាទបាទរបួសរយៈពេលយូរផងបាទអញ្ចឹងក៏មករយៈនេះក៏រៀងធូរស្រាលវិញ AC Barcelona បាទក៏យក Ferran Torres មកប្រយុទ្ធតែអ្វីដែលសំខាន់លោកនេះទីឆ្ងល់មួយ Man City គាត់កំពុងតែអត់មានខ្សែប្រយុទ្ធកដាលបាទ Ferran Torres ក៏ជាខ្សែប្រយុទ្ធកដាលមួយដែលដែល Man City រំពឹងថានឹងអាចជួយបាទនៅពេលដែល Aguero Aguero ចាក់ចេញប៉ុន្តែ ឥឡូវក៏បញ្ចេញ Ferran Torres ទៅឲ្យ AC Barcelona ទៀតបាទកន្លែងហ្នឹងគឺហើយ Barcelona ក៏ចង់បានដូចគ្នាប្រយុទ្ធកដាលបាទអញ្ចឹងបានថា Man City ថ្ងៃលេងដោយសារដោយអត់មានប្រយុទ្ធកដាលបញ្ចេញប្រយុទ្ធកដាលមកឲ្យ AC Barcelona វិញបាទបាទអញ្ចឹងបាទ operator បាទចាំមើលចូល inbox មកតិចមក operator បាទអូខេបាទតេតិនជាមួយនឹងរឿង Man City បាទចង់បន្ថែមលើលោកនៅរោមតិចបាទលោកតេប Guardiola បច្ចុប្បន្ននេះបាទអាចនិយាយថាគាត់ឥឡូវណា មិនមែនជាគ្រូមកបាល់ទាត់ទេបាទជាគ្រូវេទមន្តគ្រូវេទមន្តបាទអញ្ចឹងគាត់ convert កីឡាករពីបំរើទៅប្រយុទ្ធប្រយុទ្ធមកបំរើបាទការពារទៅបំរើបំរើមកការពារគឺគាត់ convert បានដូចដូច tele អញ្ចឹងបាទបាទគាត់ convert ដូច tele ហើយបាទឥឡូវយើងមើល Man City អត់មានខ្សែប្រយុទ្ធកដាលទេ Aguero ទៅបាត់អត់ទិញថ្មី មានតែ Ferran Torres បាទគាត់សុកចិត្តឲ្យ Ferran Torres ទៅ Barcelona ទៀត គាត់ទៅយក Sterling គាត់ទៅយក Mahrez គាត់ទៅយក Jesus បាទគាត់ទៅយកអី Gan Gundogan បាល់ឡើងប្រយុទ្ធហើយសំខាន់គឺ Man City ដាច់ពិន្ទុ Chelsea ហើយ Liverpool 11ពិន្ទុបាទបាទរដូវកាលមុននឹងហើយបាទបាន Gundogan បាទជួយឲ្យ Man City រករបាល់បានច្រើនដោយសារតែគាត់ផ្លាស់ពីបម្រើកដាលបាទទៅលេងនៅប្រយុទ្ធកដាលឥឡូវ Gundogan មករោលដើមរបស់គាត់វិញហើយបាទបម្រើស៊ីនរបស់គាត់ប៉ុន្តែប្រយុទ្ធកដាលឡងហើយទៅជា Jesus បាទទៅជា Sterling ទៅជាអីដូគ្នាលេងអញ្ចឹងទៅបាទ បាទហើយចឹងទៅបានជាមូលហេតុបាទគឺ Man City គាត់អត់ខ្វល់រឿងខ្សែប្រយុទ្ធដែរបាទហើយបើសិនជា Man City ទិញបាន Harry Kane ទិញបាន Erling Haaland ឬក៏ Kylian Mbappe ទៀតណាបាទគឺចាប់សពគ្រប់ហើយចប់ហើយបាទគឺចប់ហើយបាទគឺឥឡូវនេះបាទមានសារព័ត៌មានជាច្រើនគាត់ចុះផ្សាយថាលោក Pep Guardiola ហ្នឹងគឺកំពុងតែ convert Premier League ទៅជា Bundesliga វិញអូបាទគឺអត់មានដាច់ដូចពីមុនទេបាទអត់ដាច់ពិន្ទុទេឥឡូវដាច់ពិន្ទុបាត់ទៀតហើយបាទបាទឥឡូវគឺដាច់ពិន្ទុបាត់ទៀតហើយបាទគឺខាន់ Chelsea មួយ Liverpool មិនចែកពិន្ទុគ្នាដល់ពេលអញ្ចឹងធ្វើឲ្យ complete កំពូលតារាងកាន់តែដាច់ទៀតបាទដល់ពេលចឹងទៅបាទពិបាកដែរបាទលោកពេបបាទគាត់ល្អពេកបាទគាត់ដឹកក្លឹបល្អពេកបាទពិបាកដែរបាទដូចឆ្នាំមុនចឹងបាទឆ្នាំមុនយើងឃើញថា Man City បាទមុនមុនថ្ងៃឆ្លងឆ្នាំគាត់លេខ7លេខ8បាទពេលទៅចូលឆ្នាំថ្មីបាទគឺគាត់ប្រឹងលេងបាទដល់អាចលើកពានបានសាហាវមែនទេបាទបើទៅមិនសាហាវមិនលោកពេបទេបាទបាទតាមមើលមិនបាទ បាទតើតើជាមួយនឹង comment បងប្អូនបាទបងប្អូនអាច comment បានបាទនៅក្នុង page បាទ Amazon Sport ដែលខ្ញុំបាទទាំងអានបាទគណៈដែល page ឯកជនមួយមួយហ្នឹងបាទ page លោកមន្តរម page ខ្ញុំ page លោកយេនម៉ៅ page លោកម៉ៃជាតិ page លោកថោងភាសាបាទ page អីចឹងណាគឺអត់មាន line ទេបាទអត់មាន line ទេបាទគឺអត់មានអាន comment បានទេបាទគឺបានតែអាន comment តែ comment page រួមទេបាទគឺ page បាទ MSO Sport បាទដោយសារតែយើងមានទូរស័ព្ទតែមួយអញ្ចឹងយើងអាចអាន comment បានតែមួយទេបាទអញ្ចឹងអាចអាន comment បានទាំងអស់6 page អញ្ចឹងយកកាន់ទូរស័ព្ទ6បាទអញ្ចឹងបានតែបានតែបាទមួយមួយទេបាទហើយ